មួយកូននេនស្រោចស្រោចសួនយ៉ាល្បូតស្បងអេល្បូតស្បងដាក់គេឡើយណាបាត់ទឹកទៅណាហើយនេះស្រោច ស្រីស្របាត់ទឹករហូតពីយូរណាស់ចំបាញ់អ្នកកណាទៀត <laughs> cứu đã kỳ rồi